ពុទ្ធបរិស័ទយើងសមាទានបោសិទ្ធសិលពីថ្ងៃនឹងទៅក៏បានប៉ុន្តែបោសិទ្ធសិលហ្នឹងព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងគ្រាន់តែរក្សាបានពាក្យកដាលនឹងមានអានិសង្ឃរឿងរ៉ាវ ព្រះបរមពុរិស័ទព្រះអង្គជាបរិជាព្រះអង្គតែងតែមានរាជអង្គការ ប្រទានអវាទឲ្យដល់និមឺនមុខមន្ត្រីកងសីសេនាបតី និងវិជានុរះសពគ្រប់ទាំងអស់ឲ្យសមាទានឧបោសថសិលទាំង ដែលព្រះអង្គនៅជាព្រះបរមពុរិស័ទណាហើយពេលមួយនោះមានបារោហិតអ្នកវិនិច្ឆ័យក្តីស៊ីសំណោកសោកប៉ាន់អីចឹងទៅតាមនឹងចឹងលោបលោភៈចឹងថាវិនិច្ឆ័យក្តីកោងហ្នឹងគឺបានដីថាធ្វើម្ចាស់ទ្របមិនឲ្យបានទ្របហ្នឹងឯង ហើយអ្នកដែលសោកប៉ាន់អីអីចឹងទៅធ្វើឲ្យបានទ្រពសម្បត្តិអីអីចឹងអាហ្នឹងមានបាបកម្មចឹងគណាអាហ្នឹងគឺម៉ោង2វាមានសកាយតិថិចឹងសកាយតិថិប្រកម្មអត្តភាពហ្នឹងយកមកធ្វើជាតួខ្លួនយើង អាហ្នឹងឯងដែលជាកម្ពូលសត្រូវ ជាមួយនឹងសត្វលោកមនុស្សទេវតាអីហ្នឹងវាមានអាការប្រកម្មយកអត្តភាពទៅកើតមកហ្នឹងធ្វើជាអញហ្នឹងហ្នឹងឯងអាហ្នឹងគឺវាជាតួតិដ្ឋិតិដ្ឋិមិច្ឆាតិដ្ឋិយល់ខុសមានអវិជ្ជាជាឫសគល់ដល់ដោះមកវាចេញមកជាតណ្ហា មានអ្នកតិដ្ឋិអញ្ចឹង អានឹងដែលធ្វើឲ្យសត្វលោកយើងលំបាកក្នុងវដ្តសង្សាររហូតមកនឹងខ្វល់នឹងចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់ហួងហែងអត្តភាពនឹងហើយវានៅលើកម្មនឹងជាបច្ច័យទៅឲ្យបដិសន្ធិក្នុងជាតិណា កំណើតណាក៏ចិត្តចាប់យកជាតិកំណើតនឹងមកធ្វើជាខ្លួនចឹងទៅ ត្រូវប្រព្រឹត្តបញ្ញវេរាទៅ សម្រាប់គេស្លាប់អីស្លាប់ទៅឲ្យតែខ្លួនឯងបានរស់ហើយវាមាន ខ្លួនឯងមែនតែនទៅមានអីវាវាអត់មានអត្តាទូខ្លួនអីទេ អត្តភាពហ្នឹងគឺវាជាបញ្ញខណ្ឌវាស្មើគ្នាទេទៀតដោយជួលពីគេមកអញ្ចឹងណា ប៉ុណ្ណាដូចយើងមានប៉ុនយើងជួលបានមនុស្សមួយគ្រឿងនឹងមកហើយដល់អត់មានប៉ុនទេ បានគោកបីជ្រូកមន់ទាអីចឹងចឹងទៅប៉ុន្តែវាអត់មានទូអត្តាយើងអត្តាគេអីផ្សេងទៅទៀតទេ មានតែអត្តភាពបញ្ញខណ្ឌនឹងប៉ុន្តែដែលនៅជាបឋិជនគឺនៅកិលេស វាវាកិលេសទាំងអស់ហ្នឹង វាមានអាកិលេសមួយ ចាប់ប្រកាន់អត្តភាពហ្នឹងហ្នឹងហើយអាហ្នឹងចេតសិកធัวហ្នឹងទិដ្ឋិចេតសិកហ្នឹងវាមានអញ្ចឹងអាហ្នឹងវាជាពូជវាជាពូជមួយដែលបណ្ដោះបណ្ដាលឲ្យមានកម្មកណាវាជាពូជបណ្ដោះបណ្ដាលឲ្យមានកម្មទៅកម្មហ្នឹងដែលជាបច្ច័យឲ្យបដិសន្ធិ ក្នុងនរកប្រែទេឆានអសុរកាយមនុស្សទេវតាអីក៏បានដែរពីព្រោះអាសេចក្តីប្រកាន់ថាជាទូខ្លួនហ្នឹងក៏វាជាឧបនិស្សយបច្ច័យឲ្យកើតកុសលកម្មបានដែរឲ្យធ្វើបុណ្យបានដែរប៉ុន្តែពីព្រោះនេះវាថ្នាក់មិច្ឆាទិដ្ឋិនៅក្នុងមិច្ឆាមគ្គវាជាផ្លូវនៃវត្តដាក់វាមិនមែនមិច្ឆាទិដ្ឋិ អកុសលកម្មទេមិឆាទិដ្ឋិអកុសលកម្មអានឹងអត់មានជឿបន់ជឿបាបមេត្តាបិតាមានគុណអីអត់ទេ នឹងគឺថាធ្ងន់ទៅក្នុងបាបកម្មពេញបន្ទុករហូតដល់អទៅចូលក្នុងនិយតមិឆាទិដ្ឋិហ្នឹងឯងអាមិឆាទិដ្ឋិដល់ធ្ងន់នឹងចឹងទៅប៉ុន្តែសកាយៈទិដ្ឋិនេះអានេះមិឆាទិដ្ឋិ ផ្នែកខាងមិឆាមៈមិឆាទិដ្ឋិមិឆាសង្កបៈមិឆាវាចាអីអីចឹងទៅហ្នឹងឯងអានឹងគឺ អាចធ្វើបន់បានដើម្បីឲ្យខ្លួនឯងបានសេចក្តីសុខទៅធ្វើបន់ទៅប៉ុន្តែវានៅក្នុងសេចក្តីប្រកាន់អត្តភាពជាទូខ្លួនយើងអញ្ចឹងអដ្ឋិណੰអ្នកករាំងកតាំងព្រះពុទ្ធអង្គសម្ដែង កម្មហ្នឹងវាសាងនគរឆ្អឹងហ្នឹងមកហើយមង្សៈលោហិតៈលេបណាំងហ្នឹងវាបិទបោកលៀបទៅដោយសាច់និងឈាមពះទៅដោយស្បែកពេញទៅដោយរបស់មិនស្អាតរោគៈនិតធាំងជាសម្បុកនៃរោគយដ្ឋជារាចមច្ចចៈជាទីធ្លាក់ចុះនៃ ជារៀបជាធិមរណៈហ្នឹងមាននោមខោចៈអោហេតោហ្នឹងឯងអោហេតោហ្នឹងវាធ្លាក់ចុះក្នុងនគរឆ្អឹងហ្នឹងនៅកិលេសផ្សេងផ្សេងមគ្គរមិលគុណមាននេះលើកតម្កើងខ្លួនសម្គាល់ខ្លួន ព្រៀបផ្ទឹមនឹងអ្នកដតីអាហ្នឹងគឺវាចូលក្នុងចិត្តសន្តានចឹងនឹងអឺ តាមសេចក្តីពិតហ្នឹងវានគរឆ្អឹងចឹងទេ ដែលកម្មសាងមកហ្នឹងប៉ុន្តែដល់ទៅវានៅមានអាសកាយតិថិហ្នឹងវាចាប់ប្រកាន់យកមកធ្វើខ្លួនវាមានអាសេចក្តីសម្គាល់ថាខ្លួន យើងផ្សេងខ្លួនគេផ្សេងអញ្ចឹងឆ្លោះប្រកែកតោះតេងអីគ្នាទៅក៏បានដែរអញ្ចឹងហ្នឹងឯងវាជារឿងរងងខ្លៅរបស់សត្វលោកយើងហ្នឹងអវិជ្ជាហ្នឹងអញ្ចឹងគឺចាប់យក អត្តភាពនឹងមកប្រកម្មធ្វើជាអញចឹងទៅអញបានលៀបអីចឹងទៅអញបានយោះសរសើរអីចឹងទៅអញចាស់អញឈឺអញនឹងស្លាប់អីអីចេះតែសម្គាល់យកធ្វើជាទូខ្លួនហ្នឹងហើយចុះបើមិនមែនខ្លួនយើង វាយ៉ាងម៉េចទៅវិញថាវាដូចផែនដីអញ្ចឹងវាមិនមែនជា ខ្លួនយើងទេណា ដូចជាទឹកទលេ ទឹកបឹងអីយើងក្រាំងជែកហ្នឹងយើងមានដៅទៅប្រកម្មទឹកនឹងយកមកធ្វើអានឹងខ្លួនយើងឯណាអាកាសធាតុអីហ្នឹងក្តៅត្រជាក់អីហ្នឹងខ្យល់បក់អីហ្នឹងយើងមានដៅយកមកធ្វើខ្លួនយើងឯណាហ្នឹងឯងដើមដូងដើមថ្នោតអីអីហ្នឹងយើងមាន ថាអានឹងខ្លួនយើងឯណា កាយនេះដែលតាំងនៅដោយដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងដូចគ្នាអញ្ចឹងប៉ុន្តែវាមាននេះវាមានអាសេចក្តីប្រកម្មតែខ្លួនយើងហ្នឹងឲ្យខ្វល់ឲ្យទុកឲ្យលំបាកអញ្ចឹងទៅ ដូចជាមរណភ័យអីចឹងទៅភ័យនឹងខ្លួនឯងស្លាប់ចឹងទៅ វាជាសេចក្តីទុកតាមផ្លូវចិត្តហ្នឹងចឹងបានយើងត្រូវស្ដាប់ពធัวសិក្សាពធัว ប៉ុណ្ណាបត្រៃ3ដកហ្នឹងគឺសំខាន់ណាស់មានតម្លៃដែលប្រសង់តាំងពីបតមសិគេយនីមកព្រះសង្គីតិកាចារនឹងទុតិយសង្គីយនីអីហោហែមកដល់ក្រមជំនុំបត្រៃ3ដកខ្មែរយើងរហូតមកដល់ប្រសង់សពថ្ងៃខំប្រឹងថែរសាមកហ្នឹងគឺមានតម្លៃហ៎ ព្រះអង្គទ្រង់លះបង់អ្វីអ្វីគ្រប់យ៉ាងមហាបរិច្ចាគហ្នឹងចឹងសម្បត្តិស្ដេចចក្រសម្បត្តិទេវរាជសម្បត្តិទេវលោកព្រហ្មលោកជាយត់មកអត់មាននៅ ទេវលោកព្រហ្មលោកយូរយាងអីទៅទេជាយត់មកជាមនុស្សបួសជាតបោះអីសីបើជួបព្រះសម្មាសម្ពុទ្ធបួសជាភិក្ខុសាមណេរទៀតនៃខមៈបារមី ដើម្បីឲ្យបាន ត្រាស់ជាពុទ្ធនោះដើម្បីបាន ការសម្ដែងពធัวនេះឯងទៅឲ្យសัตว์លោកនឹងបានដឹងការពិតសំខាន់ការសម្ដែងប្រាប់ហ្នឹងចឹងហើយមានបត្រៃ3ដកមកនេះព្រះអង្គលះបង់មហាបរិចាគនឹងក្រៃលែងណាស់លះបង់ទាំងអវយវៈលះបង់ទាំងជីវិតដើម្បីបានប្រធัวមកនេះហើយប្រធัวនោះមានប្រយោជន៍ដល់អ្នកប្រតិបត្តិ បើដូចជាយើងកើតរោគអញ្ចឹងណាគឺថាថ្នាំហ្នឹងមានប្រសិទ្ធភាពអញ្ចឹងយើងអ្នកកើតរោគហ្នឹងត្រូវការថ្នាំហ្នឹងយ៉ាងណាមិញសត្វលោកយើងហ្នឹងមានរោគវត្តសង្សារនេះដែលជាសង្សារទុកនេះអានឹងបច្ច័យ4អីអីនេះអានឹងគ្រាន់តែបំបត្តិការឈឺចាប់អីមួយផ្លេតមួយផ្លេតទេហើយដែលយើងនៅជាមនុស្សផងចឹង អីដល់ទៅនរកប្រែតអីអីអត់ទាំងបច្ច័យ4ទៀតមានតែសេចក្តីទុកលំបាកក្រៃលែងទៅ សំបីមានបច្ច័យ4ហើយនេះណាក្រន់តែ បំបត្តិការឈឺចាប់ទេអត់អាចឲ្យជាបានទេជាតលតែយើងយកពធัวមកណាបដិបត្តិឲ្យទៅ ជាសមថវិបស្សនាទៅមានដូចថាឆ្នាំងសម្រាប់ដាំថ្នាំហ្នឹងគឺសិល ហ្នឹងហើយយើងប្រៀបសិលសមាធិបញ្ញាហ្នឹងគឺអានឹងជាឱសថសម្រាប់រងាប់នៅរោគហ្នឹងហើយសម្រាប់អរិយមគ្គទៅបានវិជារោគវត្តសង្សារមហារាជវត្តសង្សារនេះណាត្រឹមតែមានផ្ទះសម្បែងទីកន្លែងកុដសាលា ព្រះវិហារអាហារបរិភោគត្រៃចីវរអីអីនេះអានឹងគឺអត់ឲ្យជាទេប៉ុន្តែសម្រាប់ដូចថា យើងឈឺខ្លាំងទៅវាមានថ្នាំបំបត្តិការឈឺចាប់ហ្នឹងហើយការាវះហ្នឹងតើកាលណាចូលទៅក្នុងការសបាយរីករាយបរិភោគកាមសុខទៅអានឹងទៅជាចំណៃតោះទៅទៀតអញ្ចឹងគឺបត្រៃបីដកនេះយើងយកមកប្រតិបត្តិឲ្យបានសម្រេចទៅជាសិលសមាធិបញ្ញាអានឹងបានជាឱសថ សម្រាប់កំចាត់បងរោគវត្តសង្សារនឹងហ្នឹងឯងចឹងយើងដើរហាលថ្ងៃមានមលប់គឺណាជ្រោតិចធម្មោហវេរកតិធម្មចារឹងធัวរមែងរក្សានៅអ្នកប្រព្រឹត្តធัวហ្នឹងឯងយើងឃ្លាន យើងទទួលទានបាយជាអាហារសម្រាប់រូបកាយ ហ្នឹងឯងចឹងតែព្រះធัวនេះជាអាហារផ្លូវចិត្តចឹងយើងក្តៅស្អុះយើងងូតទឹកកណាក្រសែទឹកធ្លាក់ត្រជាក់រូបកាយដួងចិត្តសបាយឆ្ងាយពីតណ្ហាឃើញទេកណាផ្លូវចិត្តយើងតលតែមាន ប្រធัวចូលទៅ កំចាត់បងនៅតណ្ហា បន្តិចម្ដងបន្តិចម្ដងអញ្ចឹងទៅគឺមានសេចក្តីសុខជាមួយនឹងរបស់ដែលយើងមានហើយមិនកើតទុកជាមួយនឹងរបស់ដែលយើងអត់មានអត់មានអត់ទៅ ស្រេចតែយើងមិនកើតទុកដោយគុណចាស់ចូលកម្មភ្នួបុស្សជាបាបវិចិត្តចឹងព្រះអង្គអត់មានរាជសម្បត្តិទេ ប៉ុន្តែមានដែលកើតទុកថាអាត្មាអញអត់បានសោយរាជអញកើតទុកណាស់ឃើញទេមិនបានជាអត់កើតទុកមកអំពីវាអត់មានចំណងចង់ទេអត់អត់ត្រូវការប៉ុន្តែអ្នកដែលត្រូវការដូចជាបរិយាបុតបងប្អូនអីចឹងទៅ មានបុតព្រះអគ្គមហេសីមុនទៅ មហេសីក្រោយមកទៀតទៅ មានបុតទៅ គឺណាមួយសោយរាជមួយអត់បានសោយទៅវាកើតទៅជាចំណងចឹងហើយសំបីតែដូចប្របាទអាជាតិសន្តោអីមើលមើលគឺណាចង់សោយរាជឲ្យឆាប់ឆាប់ទៅទៀតព្រោះគិតថាជីវិតនឹងរស់មិនបានយូរទេចាំបីតាប្រគល់ឲ្យយូរចង់ចង់ធ្វើឃាតប្របីតាប្របីតាឲ្យសោយរាជហើយនៅតែទីបំផុត ធ្វើគត់ប្របីដាទៅទៀតដោយសារបាបប្រមិតណាខ្សែគប់ជាមួយនឹង ប្រទេវតតនឹងឯងចឹងហើយបុតនឹងចង់សោយរាជណាក៏បានធ្វើគត់ប្របាទអាជាតិសតោទៀតបាទជាតិសតោត្រូវឧទេយភ័តជាកូនធ្វើខេតដណ្ដើមរាជបានប្រមាណឆ្នាំ ខ្លះ4ឆ្នាំខ្លះ8ឆ្នាំអីតែប៉ុណ្្នឹងទេត្រូវទោសអនន្តរយកម្ម ធ្វើឃាតដណ្ដើមរាជតតតគ្នា4 5ចំនួនទៀតវងប្របាទពេញពិសាហ្នឹងអាហ្នឹងខ្ញុំណាគ្រាន់តែលើកថារឿងដែលចង់សោយរាជហ្នឹងវាមានអញ្ចឹងហើយដល់អត់បានសោយរាជទៅវាកើតទុកមកពីចំណងវាចង់ហើយចុះគុណចាស់មានចង់អីដល់អត់ចង់វាអត់កើតទុកអានេះគ្រាន់តែលើកឧទាហរណ៍ទៀតអាការដែលមិនកើតទុក ព្រោះយើងមិនមានតណ្ហាទោះជាមិនមាន អីមិនបានអីក៏ជាសេចក្តីសុខហើយសុខនេះសុខដល់ទៅព្រះនិព្វានទៀតព្រោះព្រះនិព្វានតណ្ហខយោចឹងណាការអស់ទៅនៃតណ្ហានឹងឯងគឺជាព្រះនិព្វានគឺណារឿងវត្តដាក់មួយអង្គមួយអង្គម្នាក់ម្នាក់នឹងមកហ្នឹងវាមានតណ្ហាហ្នឹងទិដ្ឋិមាននេះហ្នឹង ដែលធ្វើឲ្យវត្តសង្សារវែងឆ្ងាយហ្នឹងដល់ទៅមានវិបស្សនាមានអរិយមគ្គកើតឡើងរៀងរៀងព្រះអង្គហ្នឹងអត់មានធ្វើឲ្យគ្នាទេអាហ្នឹងរៀងរៀងព្រះអង្គខ្លួនទីពឹងខ្លួនលះតណ្ហាហ្នឹងទៅវាអស់វត្តដាក់ហ្នឹងទៅនឹងនិព្វានហើយព្រះនិព្វានរៀងរៀងព្រះអង្គរៀងរៀង ខ្លួនហ្នឹងព្រះអង្គទ្រង់ត្រាស់ថាតណ្ហខយោហិរិធិនិព្វាននន្តិ នេរាធៈការអស់ទៅនៃតណ្ហាហ្នឹងគឺជាព្រះនិព្វានតណ្ហកយោសពតុខੰជានិតិហ្នឹងព្រះអង្គវិសាចនាចំពោះសកទេវរាជតពីសពទាននាងធម្មទាននាងជានិតិហ្នឹងមកធម្មទានឈ្នះអស់ទានទាំងពួងហ្នឹងហោហែមកដល់រស់ពធัว ឈ្នះអស់រស់ទាំងពួងសេចក្តីត្រេកអរនៅក្នុងព្រះធម៌ឈ្នះ អស់សេចក្តីត្រេកអរទាំងពួង បានមកដល់អស់តណ្ហាឈ្នះអស់សេចក្តីទុកទាំងពួងហើយយើងចេះចង់ឈ្នះអ្នកដតីនឹងបានប្រយោជន៍អីទៅនៅតែកើតទុកនៅតែចាញ់កិលេសនៅតែលំបាកលហេមលហាមអញ្ចឹងដែលយើងពិតជាប្រកែមែនតើលឈ្នះតណ្ហាខ្លួនឯងចឹង ហើយឈ្នះតណ្ហាទៅអត់កើតទុកទេដោយពុទ្ធបរិស័ទយើងអញ្ចឹងយើងមានតែនឹកថងចង់បានព្រះច័ន្ទមកនៅក្នុងផ្ទះយើងដល់ទៅព្រះច័ន្ទនឹងលិចបាត់ទៅយើងកើតទុកយំអីចឹងវាអត់ដែលមានចឹងណោះយើងមិនដែលកើតទុកចឹងទេមកពីអីមកពីយើងវាអត់ដែលនឹកចង់ចឹងហ្នឹងឯងឃើញទេដល់ទៅ អត់មានប្រច័ននៅក្នុងផ្ទះយើងយើងអត់កើតទុកទេមកពីយើងអត់ចង់អាហ្នឹងឯងអញ្ចឹងគឺថាយើងចាំថាណែអាការដែលមិនកើតទុកក្នុង អវ័យដែលយើងមិនមានហ្នឹងសំខាន់ណាណាយើងត្រូវប្រតិបត្តិកន្លែងហ្នឹងចឹងកុំមើលរំលងជាសេចក្តីសុខក្នុង ជីវិត សំខាន់ណាព្រោះមនុស្សយើងកើតទុកជាមួយនឹងអារបស់ ដែលអត់មានហ្នឹងអារបស់ដែលមានហ្នឹងមាន មានទៅ សំអញ្ចឹងទៅវាអត់សេចក្តីអត់មានសេចក្តីសុខជាមួយអារបស់ ដែលមានទេវាតែចង់បានអារបស់ដែលអត់ណាហ្នឹងហើយដែលចេះតែកើតទុកហ្នឹងបើយើងមកសុខជាមួយនឹងអារបស់ដែលមានមើលមើលប៉ុននាំឲ្យយើង កើតមកជាមនុស្សគឺណាហើយងាយណាស់ដែលបានអត្តភាពជាមនុស្សនេះហើយមិនត្រឹមតែកើតហើយស្លាប់ទៅអីទៅណាអត់ទេទាំង នៅបានរស់ដល់សពថ្ងៃទៀតដូចខ្ញុំមណាអីគុណចាស់ពុទ្ធបរិស័ទអីចាប់ពីដូចយើង55 60អាយុ55 60អីហ្នឹងសិតតែឆ្លងសម័យលោកប៉ុលពតហើយហើយសម័យលោកពួតហ្នឹងស្លាប់សម្បើមហ្នឹងឯង ហ្នឹងប៉ុនហ្នឹងត្រួតត្រងឲ្យយើងបានរស់មកណាគ្មាននរណាប្រកែអីខ្លួនឯងអីយ៉ាងម៉េចបានទេទោះជានរណាមិនដឹងគុណប៉ុនក៏ដោយប៉ុនដែលបានធ្វើហើយចិត្តតែគ្រប់ត្រួតឲ្យបានរស់មកចឹងដូចសពថ្ងៃអីហ្នឹងរក្សាការពារអនាម័យអីចឹងទៅវាកុំចិត្តតែភ័យពេកហ្នឹងឯងយើងធ្វើតែប៉ុនទៅជឿទុក ចិត្តលើប៉ុនទៅប្រគល់ជីវិតជីវ៉ាលើប៉ុនទៅមែនមែនអញ្ចឹងណាទៀតមែនបខំបានទេដែលថាហ្នឹងហ៎ប៉ុន្តែបើពុទ្ធបរិស័ទយើងមានសទ្ធា ទទួលយកបានអញ្ចឹងពួកយើងកើតមកដោយសារប៉ុនហើយរួមគ្នានឹងគុណមេត្តាបៃតាចិមបីបាច់មើលថែរក្សាយើងហ្នឹងណាប៉ុនទៀតប៉ុនហ្នឹងធ្វើនៅអ្វីអ្វីដែលមេត្តាបិតាធ្វើឲ្យយើងអត់បានទៀតផង ដូចយើងកើតមកជាមនុស្សនេះមិនមេត្តាបិតាហៅយើងមកបានណាទៀតប៉ុនយើងឲ្យមកកើតជាមួយគាត់ហើយត្រូវពឹងគាត់ទាំងស្រុងកុំឲ្យថាម៉ែឪត្រូវតែចិញ្ចឹមកូនណាហើយអត់ដឹងគុណគាត់ថាគាត់ត្រូវតែចិញ្ចឹមអញ្ចឹងបន្ទុកបដាក់លើគាត់ថាត្រូវតែចិញ្ចឹមព្រោះគាត់អ្នកបង្កើតយើងអានឹងខុសហើយហ្នឹងឯងគាត់ត្រូវតែចិញ្ចឹមអញ្ចឹងឯងប៉ុន្តែអានឹងជាគុណណា ពួកយើងឯងតែវ៉ែមកថាអញ្ចឹងមកកើតមួយគាត់នឹងដូចថាគាត់អ្នកក្រអ្នកអីអីអញ្ចឹងវាយើងប្រកែណាមិនគុំទៅកើតជាមួយកងសីទៅកើតមួយលោកសិទ្ធិទៅហ្នឹងឯងប៉ុនយើងប៉ុណ្ណឹងមកកើតមួយគាត់ប៉ុណ្ណឹងប៉ុន្តែ យើងរឹងរឹតតែអាណិតគាត់ទៅទៀតគាត់ក្រមែនប៉ុន្តែចិញ្ចឹមយើងរស់ហ่าគាត់ស្រឡាញ់យើងស្មើជីវិតហ่าសុខចិត្តថាគាត់ឈឺខ្លួនគាត់ទៅក៏មកតែកូនគាត់ឈឺហ่า ដល់តែមែនទេទៅដូចបងនិតអីគាត់លើកឡើង អាទៅកន្លែងគ្រោះថ្នាក់អីអីហ្នឹងគាត់ធានាអត់ឲ្យអត់ឲ្យកូនគាត់ទៅទេណាទៅកន្លែងធ្វើការអីមានគ្រុនចាញ់មានអីអីហ្នឹងឪទៅអត់ឲ្យកូនទៅទេសុកចិត្តឈឺខ្លួនគាត់ឲ្យកូនគាត់បានសុកអាហ្នឹងគុណក្រៃលែងណាទៀតម៉ែឪហ្នឹង ហ្នឹងឯងហើយប៉ុនគេណាអាចឲ្យសម្បត្តិស្ដេចចក្រសម្បត្តិទេវលោកសមាបត្តិសម្បត្តិក៏បាននិព្វានសម្បត្តិទៀតប៉ុនណាឲ្យលោកតរៈសម្បត្តិទៀតសម្មាបណិអេតាំងចិត្តតាំងសាយសោនាងតតោករេចឹងមើលព្រះអត្ថកថាធម្មបទនឹងសម្មាបណិអេតាំងចិត្តតាំងនឹងគឺកម្មបទ10កុសលកម្មបទនឹងប៉ុន្តែឧបនិស្សយបច្ច័យចឹង កណានៅក្នុងសង្ខារោបបត្តិសោតនឹងក៏សំដែងពីសិលដែលនាំឲ្យសម្រេចសម្បត្តិសពគ្រប់រហូតដល់ទៅ អស់អាសវៈកិលេសនឹងពីព្រោះពុទ្ធបរិស័ទយើង មានត្រៃសរណគមទាំងអញ្ចឹងកុសលធម៌នឹងអាចឲ្យសម្រេចលោកកតរៈបានមកពី កុសលធម៌នៃពុទ្ធបរិស័ទយើងមានទានមានសិលមានភាវនាភាវនាមានទាំងសមថៈទាំងវិបស្សនាដូច្នេះសំខាន់គឺត្រៃចរណគមនេះឯងរឿងសត្វលោកច្រើនណាស់ដែល មានប៉ុនក្រៅពុទ្ធសាសនាក៏មានប៉ុនដែរណាហ្នឹងឯងលើក ស្ទួយឲ្យទៅកាន់ទេវលោក ព្រហ្មលោកអីអីចឹងទៅ ប៉ុន្តែដល់ទៅអស់ប៉ុននឹងទៅវាត្រឡប់មកវិលវល់ក្នុងវត្តសង្សារមកជាមនុស្សទេវតាធ្លាក់ទៅអបាយភូមិអីអីចឹងទៅអត់មានត្រៃសរណគមទេត្រៃសរណគមជាបាបនៃលោកកតរៈធัวចឹងបាន ជាទេវតាបានជាប្រព្រំ ស្ដាប់ប្រធัวទេសនាព្រះអង្គសម្រាប់មគ្គផលរហូតដល់ទៅកំណត់ចំនួនអត់បានទេ 10ប្រសូតមួយមួយដូចជាក្នុង មហាសម័យអីអីហ្នឹងគ្រាន់តែសម្រេចព្រះអរហន្តមួយសែនកោតអង្គហើយសោតាបត្តមៈរាប់ចំនួនមិនបានទេអាហ្នឹងគឺឧបនិស្ស័យត្រៃសរណគមមានណាដល់ព្រះពុទ្ធពធព្រះសង្ឃនឹងទាំងជាបាតនៃលោកកតរៈធัวអដ្ឋកថាសលេខសោតបីដកលេខ20នឹងសម្ដែងពីអានិសង្ឃពីគុណនៃត្រៃសរណគមនឹង នៅក្នុងខត្តកនិកាយខត្តកបាថៈចាប់ផ្ដើមដំបូងឡើងហ្នឹងក៏មានសម្ដែងពីត្រៃសរណគមព្រះអត្តកថាយ៉ាងពិស្ដារទៅចឹងហ្នឹងពុទ្ធបរិស័ទយើងមកពិចារណាមើលអ្វីដែលយើង មានហ្នឹងត្រៃសរណគមហ្នឹងហើយមានសិលទៀតហ្នឹងឯងចាប់ផ្ដើមចង់លើកពីបោសិទ្ធសិលហ្នឹងប៉ុន្តែវាមកបែកមេឃត្រង់ដែលថា ប្រោហិតហ្នឹងគាត់វិនិច្ឆ័យក្តីកោងអញ្ចឹងទៅបាននិយាយពីសកាយតិថិហ្នឹងអញ្ចឹងទៅអញ្ចឹងយើង នៅក្នុងព្រះសាសនានេះ មិនមែនព្រះពុទ្ធសាសនាហ្នឹងណែនាំឲ្យយើងធ្វើ ត្រឹមតែជាមនុស្សល្អប៉ុណ្ណឹងទេគឺត្រូវរំលត់ទុកឲ្យខ្លួនឯងបានទៀតផងអញ្ចឹងប៉ុណ្ណា ត្រូវបប្រតិបត្តិរំលត់ទុកក្នុងព្រះសាសនានឹងដោយសិលសមាធិបញ្ញាគឺជាសាសនាតែមួយគត់នៅ ក្នុងពិភពលោកហ្នឹងដែលប្រកាសសម្ដែងពីមជ្ឈិមបដិបទារំលត់ទុក ដល់ព្រះនិព្វាន ប៉ុន្តែអញ្ចឹងយើងមិនមែនធ្វើត្រឹមតែមនុស្សល្អទេគឺថាជួយខ្លួនឯងឲ្យរួចផុតចាកទុកទៀតផងហើយនឹងថែរក្សាពុទ្ធសាសនាដោយប្រសង់ត្រួតត្រងប្រភ្នោះគឺថែរក្សាបត្រៃ3ដកទាំងគម្ពីរបត្រៃ3ដកបឋមចេតដីទាំងត្រួតត្រង ដោយសិលសមាធិបញ្ញារៀងរៀងព្រះអង្គទៀតអាហ្នឹងគឺមានប្រយោជន៍បន្ត អាយុពុទ្ធសាសនា ពុទ្ធបរិស័ទយើងបាសកបាសិកា កសាងអ្វីៗក្នុងវត្តនឹងបច្ច័យ4ទំនប់បំរុងប្រសង់នឹងគឺរួមចំណែកក្នុងការថែរក្សាពុទ្ធសាសនាពីព្រោះប្រសង់ត្រូវអាស្រ័យបច្ច័យ4ដល់អញ្ចឹងទៅ យើងដាក់ហ៊ុនជាមួយប្រសង់យើងអត់បានបួសប៉ុន្តែយើងធ្វើកត់ប្រកេនប្រសង់គង់សាលាព្រះវិហាររបងខ្លោងទ្វា ទំនប់បំរុងចង្ហាន់បិណ្ឌបាតអានឹងយើងបានចំណែកនៃខមៈ យើងបានចំណែកដែលដែលប្រសងបានបួសហ្នឹងយើងអនុមោទនាបានណាបើយើងមានសទ្ធាយើងអត់បានបួសមែនតែយើងបានបុណ្យហ្នឹងឯងហើយប្រាថ្នាអីប្រាថ្នាអីបានសម្រេចតាមហ្នឹងឯងប្រាថ្នាឲ្យបានបួសក្នុងពេលព្រះអរិយមេត្រី បាន ត្រាស់ឲ្យបាន សម្រេចមគ្គផល បរិនិព្វាន ក្រោមមលុបសម្ពុតការសាវៈហ្នឹងក៏បាន ប្រាថ្នាទៅទេគឺទៅទេវលោក ហើយស្ដាប់ពធัวសម្រាប់មគ្គផលហើយបរិនិព្វាននៅទេវលោក ឬទៅបរិនិព្វាន ព្រហ្មលោកណា ដោយសម្រាប់បឋមឈាន ទៅទៅកាន់ព្រហ្មលោកហើយព្រហ្មជា ព្រះអរិយបុគ្គលអត់ត្រឡប់មកកើតនៅក្នុងកាមភពវិញទេ មនុស្សទេវតាអីក៏ដោយព្រោះឈាន នៃ ព្រះអរិយបុគ្គលគឺអត់សាបសូន្យទេចឹង មានតែសម្រាប់ឈានទៅព្រំលោកជន់លើលើលើទៅទៀតទៅហើយយើងហួងហែងអីកំណើតជាមនុស្សប្រហែលថ្ងៃទៀតនេះនោះយើងរស់នៅដឹងថារស់នៅជាមនុស្សរបស់ប៉ុនគឺណាស្លាប់ទៅក៏ស្លាប់ទៅដើម្បីប៉ុនយើងបូជាចំពោះបរតនត្រ័យហើយនឹងសទ្ធានិងបញ្ញាជាមហាកុសល ដែលយឹតយងឲ្យបានទៅកម្មទេវលោកហើយទៅដល់ព្រះនិព្វានសទ្ធាទុតិយាបរិសាសៈហោតិនិងសទ្ធាដែលជាត្រៃសរណគមទៀតបញ្ញាចេណាំងភាសាសតិនិព្វានាភិរិតតាមច្ចោសពតុខាប្រមុចតិតិកណានឹងសទ្ធាដែលដែលជាតួត្រៃរណគមនឹងបានន័យថាទទួលយកពុទ្ធពធព្រះសង្ឃមកជាទីពឹងទីរលឹកមានបញ្ញា បានជ្រាបច្បាស់នៅពុទ្ធពធប្រសងហ្នឹងទៅ គឺទូលមានភាសាសតិហ្នឹងប្រាប់ថានេះផ្លូវខុសនេះផ្លូវត្រូវអញ្ចឹងទៅនាំនាំមុខទៅអញ្ចឹងពរេជាវាំងទៅបានទៅរកទិសដែលមិនមានភ័យគឺព្រះនិព្វានហ្នឹងហ្នឹងគឺនៅ ក្នុងបៃដកលេខ29ទៀតទុតិយាសោតសទ្ធាដែលព្រះអង្គប្រកាសថា ទុតិយាបរិសាសហោតិនឹងជាមិត្តសម្លាញ់នាំឲ្យបានដល់សុគតិភពនិងព្រះនិព្វាននឹងព្រះអត្តកថាសំដែងប្រាប់អញ្ចឹងអញ្ចឹងសទ្ធានឹងដែលនាំឲ្យបានដល់ព្រះនិព្វាននឹងគឺសទ្ធា ដែលជាទួត្រៃសរណគមហើយទទួលយកពុទ្ធពធប្រសង់មកហើយអញ្ចឹងមានបញ្ញានាំផ្លូវអញ្ចឹងសទ្ធាជាកម្លាំងចិត្តរុញយើងទៅអញ្ចឹងហ្នឹងឯងនៅពេលដែល យើងមានសេចក្តីទុកលំបាកត្រូវចេះឲ្យកម្លាំងចិត្តខ្លួនឯងចឹងដល់តែពេលយើងសុខស្រួល យើងត្រូវចេះជួយអ្នកដទៃអាហ្នឹងឯងសទ្ធានៃពុទ្ធបរិស័ទយើងណាពេលមានទុកមានលំបាកយើងត្រូវពិចារណាឲ្យឃើញតម្លៃនៃជីវិតរបស់យើងនេះឃើញទេមហាសិទ្ធិបើថា ចំណាយប្រាក់ទាំងអស់ដើម្បីឲ្យគាត់បាននៅរស់ប្រហែលយើងនេះគាត់អអណាស់អត់អត់ចង់បានរស់ធ្វើសិទ្ធិទៀតអីទេឲ្យតែបានរស់ណាមរណភ័យខ្លាំងណាស់ទៀតសុខចិត្តអស់ទ្រព្យសម្បត្តិឲ្យតែបាននៅរស់ណាសម័យពុទ្ធកាលហ្នឹងលោកសិទ្ធិហ្នឹងថាឲ្យតែគាត់បាននៅរស់ធ្វើជាអ្នកបំរើលោកគ្រូពេទ្យក៏បានទ្រព្យសម្បត្តិក៏ជូនលោកគ្រូពេទ្យទាំងអស់ ព្រោះលោកគ្រូពេទ្យមួយថា7ថ្ងៃលោកគ្រូពេទ្យមួយថា5ថ្ងៃស្លាប់ណាភ័យអំណាចជាក្តីភ័យហ្នឹងណាគឺថាសុំឲ្យតែបានរស់ណារស់របៀបមិនក៏បានដែរណាខ្លាចស្លាប់ដែរណាដូច្នេះដែលយើងមានជីវិតរស់នៅនេះមានតម្លៃណាថ្លៃជាងសម្បត្តិលោកសិទ្ធិទៀតណាលោកសិទ្ធិសុខចិត្តអស់ទ្រព្យហើយហ្នឹងណានៅមិនបានរស់ទៅទៀតគឺណា វាត្រូវស្លាប់ដោយមហារាជអីអីចឹងទៅលោកសិទ្ធិដែលពេទ្យជីវកោមារផាត់ជាបាលអានឹងបានជាទៀតហើយពេទ្យគាត់ប្រកែហើយសប្ថ្ងៃមើលអ្នកមានអីត្រូវបាត់បង់ជីវិតដូច្នេះគ្រាន់តែថាទោះជាអស់ឋានៈបុណ្យស័ក្តិអីមកនៅជាប្រជារាស្ត្រសាមញ្ញធម្មតាធម្មតានេះប៉ុណ្ណឹងក៏ព្រមដែរប៉ុន្តែវាអត់អាចបានទៅទៀត ចឹងយើងត្រូវចេះពិចារណាឲ្យកម្លាំងចិត្តខ្លួនឯងហើយយើងក៏មិនអាចថាចេះតែបាននៅរហូតរាល់ថ្ងៃទៅទេថ្ងៃនេះហើយសំខាន់ណាស់ដែលយើងត្រូវប្រើប្រាស់ថ្ងៃហ្នឹងរក្សាឧបោសតសិលដូចជាព្រាមបារោហិតហ្នឹងដែលគាត់វិនិច្ឆ័យក្តីកោងហ្នឹងគាត់ គាត់បានរក្សាអបោសិតគាត់ណាអបោសិតណាពាក្យកដាលពេលដែលគាត់ទៅកលពរាជារាជាសាកសួរទៅក៏គាត់ថារក្សាអបោសុតនឹងទៅបានមួយយប់ហ្នឹងណែគ្រាន់តែប៉ុណ្្នឹងព្រះពុទ្ធអង្គសម្ដែង ពេលថ្ងៃគាត់រួងបាបកម្មដែលគាត់វិនិច្ឆ័យក្តីកោងហ្នឹងនៅក្នុងកំណើតប្រែត ប៉ុន្តែ ពេលយប់គាត់សោយសុខក្នុងវិមានទៀតវិមាន ប្រាសាទមានអាហារបរិភោគគ្រប់គ្រាន់ហើយគាត់មានជាការស្វាយមួយផ្លែគ្រប់ពេលវេលាឲ្យជារសជាជារសទឹកផ្លែស្វាយនឹងរសទឹកហ្មងទាំងប៉ុណ្ណាដោយសារគាត់បាន ជូនផ្លែស្វាយមួយទាំងអឺ ដល់ឧបាសិកាម្នាក់សមាទានឧបោសថឧបាសិកាសមាទានឧបោសថហើយត្រូវទៅ ស្ដាប់ការវិនិច្ឆ័យក្តីវាតេតួងរឿងមានក្តី ក្តាំអីអីហ្នឹងចឹងទៅកូនចៅអីចឹងណាហ្នឹងឯងចូលគេជើញទៅធ្វើជាសាកសីអីអីចឹងទៅហើយដល់ពេល មើលទៅចិត្តផុតត្រង់ហើយក៏គាត់ខ្ពូមាត់លៀងមាត់អីទៅអត់បានទទួលទានអាហារឯងហើយប្រោហិតហ្នឹងគាត់ឃើញអញ្ចឹងគាត់ធ្លាប់ដឹងរឿងអបោសុតគាត់ធ្លាប់រក្សាបាន ពាក្យកដាលដែរបានតែពាក្យកដាលហ្នឹងឯងថ្ងៃហ្នឹងឡើងកលពរាជាថ្ងៃក្រោយទៅឲ្យថ្ងៃអបោសុតអត់ទៅកលពរាជាទេ មើលក៏អត់ចង់រក្សាអីចឹងណាប៉ុន្តែ មើលមើលអាអត់ចង់នឹងផងចឹងរក្សាបានពាក្យកដាលដែរហើយគាត់បានជូនផ្លែស្វាយមួយដល់ឧបាសិកាឧបាសិកានឹងគាត់អ្នករក្សាអបោសុតនឹងណែឲ្យទៀនដល់អ្នករក្សាអបោសុតនឹងមើលមើលគាត់មាន ចំការស្វាយទឹកហ៎ នឹងឲ្យមានផ្លែរូសតាមទលេគួងគាមកក្នុងកាលនោះព្រះបរមពុរិស័ទព្រះអង្គលះបង់រាជសម្បត្តិទៅមកបួសជាតបោះបានឆាន់ផ្លែស្វាយហ្នឹងហ្នឹងឯងផ្លែស្វាយមានរសជាទេពហ្នឹងហើយបានព្រះនាងអបលវណ្ណា កើតជាទេពធីតានាំព្រះតបោះហ្នឹង ទៅជួប ជាមួយនឹងវិមានកៈប្រែតហ្នឹងទៀតវិមានកៈប្រែតហ្នឹងពេលយប់គឺសោយសុខ អានិសង្ឃបោសិទ្ធសិលបានពាក់កដាល បាន តែពេលយប់ទេសោយសុកពេលថ្ងៃ ត្រូវទទួលបាបកម្មទុកលំបាកស្រែកភ្លើងឆេះយកដៃខ្វេះសាច់ខ្នងបរិភោគអញ្ចឹងបានចាស់ចាស់គាត់ បានដឹងរឿងហ្នឹងហើយគាត់និយាយថាវិនិច្ឆ័យក្តីស៊ីសំណោកសោកប៉ាន់ហ្នឹងខ្វេះសាច់ខ្នងខ្លួនឯងហ្នឹងមកពីរឿងហ្នឹងឯងចឹងមានរឿងហ្នឹងមកអញ្ចឹងអាហ្នឹងពេលថ្ងៃចឹងណា ហ្នឹងហើយពេលថ្ងៃហ្នឹងវាចេះតែទទួលនៅបាបកម្មហ្នឹងគាត់ណាពេលយប់បានសោយនៅសេចក្តីសុខអញ្ចឹងពុទ្ធបរិស័ទយើងរក្សាឧបោសថសិលទាំងគាត់ណាហ្នឹងហើយគាត់ណារក្សាឧបោសថសិលពេល ពាក្យកដាលអីចឹងមើលមើលព្រះអង្គទ្រង់សម្ដែងបានអញ្ចឹងចឹងហើយដល់ទៅយើងរក្សាពេញពេញមួយថ្ងៃមួយថ្ងៃឲ្យបានល្អហ្នឹងឯងស្ដាប់ពធัวអីអីហ្នឹងតាំងចិត្តឲ្យបានល្អណាដែលយើងឥឡូវយកចិត្តទុកដាក់ជាមួយកាហ្វេតកអីចឹងទៅវាទៅនោះបាត់ហើយកណ្ណាហ្នឹងឯងអត់ដឹងថា សេចក្តីនៃពធัวហ្នឹងយ៉ាងម៉េចទៅទៀតទេ ខូចសមាធិណាយើងមានមានទានមានសិលមានភាវនាមានសមាធិសមាធិភាវនាហើយពុទ្ធបរិស័ទយើង មានវិបស្សនាភាវនាទៀតអញ្ចឹងពេលស្ដាប់ធัวហ្នឹងគឺមានទាំងអស់មានទាំងសិលទាំងសមាធិទាំងបញ្ញាហើយជាធម្មទាន សពទានញធម្មទានញជានិតិចឹងទៅទៀតវឹកខាត់ អប់រំយើងមានសំណាងធ្វើបន់ពេលណាក៏បានដែរទៀតទាំងយប់ទាំងថ្ងៃទាំងព្រឹកទាំងល្ងាចទៀតយើងកាលណាបើស្មោះត្រង់ជាមួយបន់ទៅ យើង កាត់បន្ថយអាភ័យខ្លាចស្លាប់ទៀតព្រោះយើងយើងផ្ញើជីវិតជីវ៉ាជាមួយបន់ហើយហ្នឹងបន់ឲ្យយើង កើតមកជាមនុស្ស អត់បន់ទេអត់មានរួចពីអបាយភូមិទេឃើញទេនៅក្នុងអត្ថកថាមង្គលសូត្រសំដែងឲ្យយើង ដឹងគុណបុព្វការីសំបី តិចក្តីច្រើនក្តីឲ្យនឹករលឹកឃើញហ្នឹងអាហ្នឹងហៅកតញ្ញូតាត្រង់ដែរគេរវោចៈនិវេតោចៈសន្តថេចៈកតញ្ញូតាកាលេនធម្មសវណੰអេតម្មੰកិលមុត្តមੰនេះ នឹងកតញ្ញតានឹងព្រះរថាលោកបញ្យលឲ្យយើងនឹករលឹកអគុណបុណ្យពួកបុណ្យនឹងឲ្យយើងរួចពីអបាយភូមិមកកើតជាមនុស្សនេះហើយបើជីវិតយើងនៅលើបុណ្យអញ្ចឹងយើងភ័យអីទៀតយើងគិតតែធ្វើតែបុណ្យទៅមិនមែនថាមិនស្លាប់ទេស្លាប់តែអស់អាយុប៉ុន្តែមិនមែនអស់បុណ្យទេណាយើងចេះតែធ្វើបុណ្យនោះវាអស់អាយុព្រោះអាយុខៃយើងវាមិនអាច75 2ដងទេ ហ្នឹងឯង90អីហ្នឹងវាជារាក្រំគ្រាត្រុតត្រោម100អីហ្នឹងទុនបាបនៅក្រេនៅកតេលអីចឹងទៅប៉ុន្តែអាហ្នឹងរូបកាយតែប៉ុនមិនអស់ទេប៉ុនចេះតែបន្ថែមទៅទៀតអស់អំពីមនុស្សទៅក៏បនដែលមានត្រៃរណគមជាឫសគល់ហ្នឹងមានសេចក្តីជ្រះថ្លា ជាមួយនឹងពធัว ដាប់ពធัวនៅក្នុងទេវលោកសម្រាប់មគ្គផលទៅទៀតទៅអញ្ចឹងធ្វើឲ្យយើងសบายចិត្តរស់នៅសពថ្ងៃទាំងយប់ទាំងថ្ងៃតែមិនមែនថាធ្វើបន់បាននៅពីព្រឹកទទួលគ្នានឹងម៉ោង10យប់ចាប់ពីម៉ោង10យប់ទៅដល់ណាបៀតភ្លឺអត់មានធ្វើបន់អីបានមែនទេគ្រប់ដង្ហើមចេញចូលហ្នឹងឯងសំបីតែដង្ហើមចេញចូលហ្នឹងក៏អារម្មណ៍របស់អាណាបាណសតិ គេសាលោមៀអ្នកខាតន្តាតចោតចោតន្តាអ្នកខាលោមៀគេសាអនុឡោមបរិឡោមនឹងអានឹងក៏ព្រះឧបជាបានប្រទានដល់ប្រគុណចាស់ដែលចូលកាន់ប្រភ្នោះនឹងអារម្មណ៍នៃប្រកម្មដ្ឋាននឹងស្រឡះសឡំធំតិចអញ្ចឹងទៅគឺថាដូចជាកសែទឹកធ្លាក់តិចរូបកាយ ដួងចិត្តសបាយ ឆ្ងាយពីតណ្ហាសម្ផស្សព្រះធัวណាណាសម្ផស្សព្រះធัวគឺថាវាធ្វើឲ្យតិចតិចចិត្តណា ពាក្យថាមโนសាហ្នឹងចឹងមโนសាហ្នឹង គឺជាក្លឹមសាររបស់ចិត្តណាសម្ផស្សព្រះធัวដែលយើងបប្រតិបត្តិដោយសិលសមាធិបញ្ញាហ្នឹងទៅ គឺមានធัวហ្នឹងមានធัวក្នុងចិត្តអញ្ចឹងដួងចិត្តយើងហ្នឹងវាពលត្រូវសម្ផស្សប្រធัวហ្នឹងប្រធัวស្ងប់ប្រធัวតិចមាន បញ្ញាយល់ដឹងការពិតអ្វីអ្វីអត់មាន ចូលមកឲ្យយើងភ័យខ្លាចទេព្រោះសត្វតែជាការពិតដល់ទៅអញ្ចឹងទៅរសជាតិនៃសច្ចៈរសហ្នឹងវាធ្វើឲ្យមានសម្ផស្សតិចធ្វើចិត្តនឹងឲ្យមានខ្លឹមសារណា គេថាសម្ផស្សព្រះធัวតិចមនោសាទេមនោសាហ្នឹងគឺបានដេកថាក្លឹមសាររបស់ចិត្តនឹងឯងចឹងដួងចិត្តមេត្តា បញ្ញាតាំងគួរគឺបានដេកថាចិត្តយើងតែអប់រំមេត្តារឿយរឿយទៅ បញ្ញា ដែលអាស្រ័យនឹងមេត្តាប្រកម្មដ្ឋានហ្នឹងគឺចម្រើនឡើងហើយតាំងគួរហើយហើយបើយើងតាំងគួរបញ្ញាប្រសូតចេញមកជាអីគេណាប្រសូតចេញមកគឺ ការដែលពុទ្ធបរិស័ទយើងសម្រេចលោកុត្តរៈធัวគឺណាបាននៅព្រះនិព្វានហ្នឹងឯងដោយអំណាចនៃការតាំងគួរគឺបញ្ញាគឺណាបញ្ញាបារមីគឺណាបញ្ញាដែលបានចាក់ធ្លុះនៅសច្ចធัวអនុពោធិញ្ញាណរហូត សម្រេចបដិវេធញ្ញាណមានព្រះនិព្វានជាអារម្មណ៍ហើយក៏ចាក់ធ្លុះនៅសច្ចៈ ទាំង4ហ្នឹងដោយកិច្ចនៃ អរិយមគ្គហ្នឹងអានេះឲ្យឃើញថាការតាំងគួរនៃបញ្ញាហ្នឹងហ្នឹងឯងមើលមើលក្រសែទឹកធ្លាក់ត្រជារូបកាយដួងចិត្តសបាយឆ្ងាយពីតណ្ហាសម្ផស្សព្រះធัวត្រជាមនោសាដួងចិត្តមេត្តាបញ្ញាតាំងគួរអរុណបើកមេឃ ក្អែករោគចំណៃហើយមិនក៏មិននិយាយពីបាក់សាបាស័យអីទៅទេទៅយកក្អែកមកធ្វើអីក្អែកខ្មៅហ្នឹងណាអរុនបើកមេឃយើងអរុនសួស្ដីហ្នឹងប៉ុន្តែចង់ចង់និយាយឲ្យទៅជួននឹងពាក្យក្អែកហ្នឹងក៏អរុនបើកមេឃទៅហ្នឹងឯងហើយក៏សំគួរដែរអរុនបើកមេឃហ្នឹងអរុនអរុន ព្រះអាទិត្យហ្នឹងបើកមេឃហ្នឹងព្រោះមេឃវាងងឹតហ្នឹងឯងដល់បើកអាភាពងងឹតហ្នឹងទៅវាភ្លឺហើយអាហ្នឹងអរុនបើកមេឃក្អែករោចំណៃជីវិតមិនខ្សៃត្រូវលៃរោគធัวហ្នឹងចង់និយាយមកដល់តែថា យើងបានព្រឹកឡើងនៅខ្យល់ដង្ហើមចេញចូលហ្នឹងណាកណាអាហ្នឹងជីវិតមិនខ្សៃហើយ ត្រូវលៃរោគធัวលៃរោគធัวហ្នឹងគឺតម្រូវទៅនឹងក្អែករស់ចំណៃហ្នឹងឯងហើយចាំមិនក៏មិននិយាយពីសត្វដទៃនិយាយពីក្អែកថាសត្វក្អែកហ្នឹងគឺជាសត្វមួយដែលវាឆាប់ឃ្លាន នៅក្នុងអត្ថកថាផតតេលិសោតទាំងភិក្ខុវៈបេដកលេខ23ទាំង23ហ្នឹងឲ្យមាន វាមានកហបតិវៈហើយនឹងវិខវៈហ្នឹងហើយ24មានបរិពាជកវៈបានរាជវៈ25ព្រាមណវៈហ្នឹងហើយនឹងមជ្ឈមនិកាយមជ្ឈមបណ្ណាសកៈបីដកយើង3ភាគហ្នឹង23 24 25មាន50ប្រសូតមួយវគ្គមួយវគ្គ10ប្រសូតចឹងកណាមជ្ឈមនិកាយមូលបណ្ណាសកៈ 20គត់21 22ហ្នឹងក៏មាន50ប្រសូតដែរ23 24 25មជ្ឈមបណាសកៈដល់26 27 28ឧបរិបណាសកៈអញ្ចឹងមជ្ឈមនិកាយហ្នឹងមាន9បីដកហ្នឹងឯងប៉ុន្តែឧបរិបណាសកៈមាន52ប្រសូតអញ្ចឹងរួមទៅមជ្ឈមនិកាយហ្នឹងមាន152ប្រសូត តនានឹងគ្រាន់តែរំលឹកបត្រៃបៃដកដែលប្រសង់ថែរសាមកនឹងទៀតយើងថ្វាយបង្គំព្រះសទ្ធោបចេត ដីសេរីលង្កាអីអីចឹងក៏យើងនឹកឃើញនៅតាមពៈបណ្ឌទ្វីបនឹងឯងដែលបានធ្វើបត្រៃបៃដកជាអក្សរនៅ អាឡោកៈលេនវិហារហ្នឹងពុទ្ធបរិស័ទខ្មែរយើងអីអីក៏នៅត្រីលង្កាហ្នឹងទាំងគុណចាស់អង្គ ចោលៈវរៈធម្មោអីព្រះអង្គដឹកនាំទៅប្រទេសឥណ្ឌាផងភូមាផងឥឡូវនឹងនៅសេរីលង្កាផងសិនមិញឮសូមត់បាសិកាឈុំស៊ីធួនហ្នឹងសើចឲ្យកក្អឹកមកបំភីហ្នឹងតបាយនៅលង្កាហ្នឹងចឹងទៅហ្នឹងឯង នឹងគឺដោយអំណាចនៃចិត្តជាបុណ្យកុសលក៏រីករាយនៅក្នុងបុណ្យកុសលចឹងទៅនឹងឯងយើងណាបំពេញបុណ្យកុសលទៅតែកុំឲ្យយើងចិត្តតែភ័យខ្លាចភ័យខ្លាចហ្នឹងវាវាជា ទុកហើយជាអកុសលទៀតណាអញ្ចឹងយើង ជាតិពុទ្ធបរិស័ទនឹងឲ្យសុបាយនឹងការបំពេញបុណ្យកុសលនឹងអញ្ចឹងនិយាយពីក្អែកហ្នឹងនៅក្នុងផតទាលិសោតហ្នឹងក្នុងភិក្ខុវៈហ្នឹងនៅ ពេលព្រះអង្គបញ្ញត្តិសិក្ខាបទវិកាលភោជនៈសិក្ខាបទគុណចា ផតទាលិហ្នឹងលោកលោកអត់ទទួលទេលោកថាអត់ឲ្យឆាន់រងាចហ្នឹងយ៉ាប់ត្រាំបានទេ ហើយដល់ទៅព្រះអង្គបញ្ញត្តិសិក្ខាបទហើយព្រឹបលោកកិច្ចចេញពីព្រះដ៏មានពភៈ3ខែនឹងអត់មកកល់ព្រះអង្គឲ្យឆាន់ល្ងាចរហូតគឺណាអត់តាមព្រះទេតែតលថ្ងៃបវរណា ចេញព្រះភាសាអីអីចឹងទៅបានដឹងខ្លួនណាញាក់ខ្លួនណាអាដែលអត់អត់ប្រព្រឹត្តតាមសិក្ខាបទហ្នឹងវាកំសត់ខ្លួនណាទៀតកំសត់តា ភិក្ខុដតីវាប្រព្រឹត្តបរិបត្តិតាមទៅ មើលទៅដូចរុងរឿងទៅចាស់ទៅចង់ ទៅខ្លួនឯងហ្នឹងគេលេះជន់មើលដឹងខ្លួនឯងតែកិលេសជន់ភ្ញាច់នឹងភក់អញ្ចឹងហ្មងទៅទៀតវាវាសំណោះខ្លួនណាដែលអត់ប្រព្រឹត្តតាមសិក្ខាបទហ្នឹងណាសិក្ខាបទបញ្ញត្តិដោយសัพពញ្ញុតញ្ញាណណាទៀតមិនលមាក់លមួមិនសัพពញ្ញុតញ្ញាណណាសិក្ខាបទតូចនឹងតូចធំអីតាមលំដាប់ទាំងអស់ហ្នឹងគឺសัพពញ្ញុតញ្ញាណណា យើងរីករាយថាសពញ្ញុត្តិញាណបានសិក្ខាបទនីមួយនីមួយនេះណាហើយអត់មានមកដូចថាឲ្យសัตว์លោកអីຕົកលំបាកអីអីទៅទេអានេះវាជារឿងបើយើងនិយាយពីរឿងយើងឈឺសិក្ខាបទនឹងចែកទៅជា2ដែរ1វិរិតសិល ឲ្យយើងវាចាវាចាកាមគុណវាចាចំណៃតោះយើងឈឺយើងត្រូវតមចំណៃសិក្ខាបទហ្នឹងគឺឲ្យយើងតមចំណៃឲ្យយើងមើលមើលពុទ្ធបរិស័ទយើងអ្នកអ្នកដែលយើង ធ្លាប់ឈឺយើងដឹងសំខាន់ណាតមហ្នឹងតមចំណៃតោះឲ្យសំខាន់មែនទេពីដើមយើងមានរោគចាញ់ចាញ់គ្រុនចាញ់ណា នៅ ខាងបាត់ដំបងអីហ្នឹងចាញ់បរបៃលិនពីដើមបរបៃលិននៅក្នុងខេត្តបាត់ដំបងដែរចាញ់ស្លាប់ស្លាប់ទៅបើមិនណាហ្នឹងឯងហើយយើងនៅទឹកដីខេត្តកពួតអីអីហ្នឹងតាមភ្នំតាមអីហ្នឹងក៏មានចាញ់ស្លាប់តែតាំងពីដើមមកទៀតនេះរួឈើព្រៃអីអីហ្នឹងអីសម័យក្រោយមួយជំនាន់យន្តហោះធ្លាក់លើភ្នំបូកគោហ្នឹង កូនប្រសាបង្លៃហ្នឹងមានស័កធំដុំទៅសង្គ្រោះទៅ ជួយចាត់ចែងក្នុងកិច្ចការងារហ្នឹងត្រូវគ្រុនចាញ់បាត់បង់ជីវិតដែរតាំងពីកូនអាស័យពៅនៅក្នុងពោះម៉ែកើតមកមាន បានជួបឪណាហ្នឹងឯងអាហ្នឹងចង់និយាយពីរោគគ្រុនចាញ់ហ្នឹងហើយអាហ្នឹងតោះចន័យរឹងធ្គាមស្លាប់លៀមទៀតតោះចន័យអា ហ្នឹងឯងតិចថាអីបុកលហុងខូចឆ្មាអីដាក់មើលហ្នឹងឯងហើយយើងមកសប្ងៃឈឺកាពះពេទ្យឲ្យតอมអីខ្លះមកចលះមើលតอมអីតอมអីតอมអីអឺហ្នឹងឯងវិជ្ជបញ្ជា ប្រាប់មកត្រូវបរិភោគអីចំណីបំពន់ហ្នឹងអាហ្នឹងហៅចារិតសិល ណាចារិតសិលហ្នឹងមានវត្តបប្រតិបត្តិទៅ មានធុដងអីអីចឹងទៅធុតាំងកិវត្តហ្នឹងណាក៏ណាហ្នឹងគឺអាហារបំពន់ចឹងវាមានចារិតសិលអាហ្នឹងនៅ ក្នុងអត្តកថាចរិយា3ដក3ដកលេខ77មានអត្តកថាសម្ដែងពីវារិតសិលនិង ចារិតសិលអញ្ចឹងខ្ញុំណាគ្រាន់តែរំលឹកថា សិក្ខាបទហ្នឹងល្អគឺតอมចំណៃតោះទៀតហើយសមថវិបស្សនាហ្នឹងគឺជាថ្នាំកំចាត់បងរោគអីមើលមើលបើបើគុណចាស់បានជ្រាបថា គ្រប់សិក្ខាបទទាំងអស់ហ្នឹងគឺថាល្អណាស់មួយតอมចំណៃតោះមួយសុខភាពជួយអាហារបំពន់ដល់អញ្ចឹងទៅស្រឡាញ់សិលហ្នឹងឯងព្រោះគឺជួយដើម្បីកំចាត់បងរោគ ហើយការកម្ចាត់បងរោគកិលេសហ្នឹងគឺសម្រាប់ផល ព្រះនិព្វានចារួចផុតចាកទុកទាំងពួងហើយនិយាយពីផុតទាលិនេះព្រះអត្តកថាលោកសម្ដែងថា ជាតិមុនបន្តបន្តជាតិបន្តពាក្យបន្តហ្នឹងយើងស្ដាប់បានហើយមុននឹងលោកមកកើតជាព្រះផុតទាលិនេះគឺលោកកើតជាក្អែកហ្នឹងឯងហើយលោកព្រះអត្តកថាប្រាប់ថា ក្អែកហ្នឹងវាឆាប់ឃ្លានណាស់ បរិភោគចំណីទៅស៊ីជូស៊ីជូវាឃ្លានទៀតហ្មងក្អែកហ្នឹងគឺថា រឿងជាមួយអាហារហ្នឹងវាវាឃ្លានដល់ចឹងទៅយើងថាក្អែកហ្នឹងវាវាឆក់វាដណ្ដើមអីស្អីស្អីហ្នឹងតាមពិតវាឃ្លានណាក្អែកហ្នឹងវាវាឆាប់ឃ្លានបរិភោគទៅឆាប់ឃ្លានអញ្ចឹងលោកធ្លាប់កើតជាក្អែកដល់មកកើត ជាមនុស្សវានៅសន្សំអាភាពលមោបជាមួយអាហារហ្នឹង ហ្នឹងឯងដល់វាឃ្លានមែនប៉ុន្តែសត្វក្អែកវាវាពេញចិត្តនឹងការបរិភោគលួចទៅឆក់ទៅញាតញោមហាលអីហាលអីមកក្អែកមកស៊ីអស់ឥឡូវហ្នឹងបើមិនការពារទេតែយើងឥឡូវវាមិនសូវសបោក្អែកនៅឥណ្ឌាវត្តចេតពុនអីហ្នឹងក្អែកព្រលឹមឡើងកាក់កាក់កាក់កាក់ពេញទៅហ្នឹងឯងចឹងសបោតាឥណ្ឌាគេមិនសូវចូលចិត្តបរិភោគសាច់អីទេ ទៅណាក្រីក្រអីយ៉ាងម៉េចសัตว์ពេញទៅនឹងឯណាកងោកអីហ្នឹងដើរតាមវាស្រែតាមចកាអីគេហ្នឹងមិនមែនគេចិញ្ចឹមអីអាហ្នឹងសัตว์ព្រៃនៅណអឺសង្កសៈបើករថយន្តទៅឃើញកងោពេញទៅវាស្រែហ្នឹងឯងអាហ្នឹងគឺនិយាយពីរឿងក្អែក អញ្ចឹងបានជាអរុនបើកមេឃក្អែករស់ចំណីហ្នឹងចង់និយាយពីរឿងដែលថា ក្អែកហ្នឹងវាឆាប់ឃ្លានទៅបរិភោគមកសទុះវាឃ្លានទៀតចុះរំដល់មកយប់ក្អែកវាដេកយប់ហ្នឹងឯងវាដេកយប់វាសត្រូវគ្នាជាមួយនឹងសត្វមៀមហ្នឹងឯងសត្វមៀមទាំងកាលដែលគេជ្រើសរើសសត្វឲ្យធ្វើជាស្ដាច់បាក់សី ជ្រើសរើសទៅជ្រើសរើសទៅគេបានមៀមមាននរណាតវ៉ាទេនៅស្ងៀមនៅស្ងៀមស្ងៀមស្ងៀមក្អែកគេតវ៉ាគេថាអាមៀមនេះមិនតាន់ខឹងផងមុខវាចឹងទៅហើយមុខមុខវាក៏មើហ្មង អត់តាន់ខឹងមិនរំវាខឹងទៀតដឹងមុខអាម៉េចក្អែកគេថាអញ្ចឹងអញ្ចឹងអត់បានអត់បានឲ្យឲ្យមៀមនឹងធ្វើជាស្ដាច់បាក់សីទៅទេ ហ្នឹងហើយអញ្ចឹងទៅបានមៀមហ្នឹងវាចងពៀជាមួយនឹងក្អែកហ្នឹងហ្នឹងរឿងរ៉ាវរហូតមកហ្នឹងអញ្ចឹងទៅអាមៀមរស់ស៊ីយប់បើថារាត្រីចហើយក្អែកហ្នឹងរស់ស៊ីថ្ងៃហ្នឹងឯងវាមានរឿងសម្លាប់គ្នាទៀតហ្នឹងឯងមៀមហ្នឹងវាទៅសម្លាប់ក្អែកអាឯកវាដេកពេលយប់មកមានមៀមទៅអានឹងរឿងពីវរាវាមានមកអញ្ចឹងតាំងពី បឋមកັບខាងដើមបឋមកັບបានជ្រើសរើសព្រះបរមពុរិស័ទនឹងដែលជាមហាបក្សីនឹងឲ្យធ្វើជាស្ដេចទៅនឹងតេតួងនឹងការបំពេញអភិនិហាបុណ្យបារមីមករៀនវារៀបចំចឹងទៅតាមបុណ្យហ្នឹងសំបីកើតជាសัตว์ហើយក៏ធ្វើជាស្ដេចសัตว์ទៅកើតជាមរឹកស្ដេចមរឹកទៅចឹងទៅ មានរឿងរ៉ាវអញ្ចឹងក្អែកហ្នឹងរស់ស៊ីពេលថ្ងៃហើយវាឃ្លានណាអរុនបើកមេឃក្អែករកចំណីជីវិតមិនខ្សៃត្រូវលេីរកធัวអាហារផ្លូវចិត្តពធัวហ្នឹងជាអាហារផ្លូវចិត្តតែតែកាលណាមានពធัวហ្នឹងជាអាហារផ្លូវចិត្តជីវិតមិនក្រដួងចិត្តមានធัว គោចរចាកលោកណាហ្នឹងហើយវាមានពីរឃ្លាហ្នឹងចឹងវាមានពីរឃ្លាណាទឹកណាក្រសែទឹកធ្លាក់ណាក្រសែទឹកធ្លាក់ណាត្រជាក់រូបកាយដួងចិត្តសបាយឆ្ងាយពីតណ្ហាសម្ផស្សព្រះធัวត្រជាក់មនោសាដួងចិត្តមេត្តា បញ្ញាតាំងគួរ អរុនបើកមេឃក្អែករួចំណៃជីវិតមិនខ្សៃត្រូវលៃរោគធัวអាហារផ្លូវចិត្តជីវិតមិនក្រ ដួងចិត្តមានធัวកោចរចាកលោកទាំងសូមអនុមោទនីហ្នឹងហើយប៉ុណ្ណឹងចុះមួយម៉ោងហើយមិញហ្នឹង ហើយខំប្រឹងទៀតព្រោះមេក្រូត្រូវឲ្យប្រឹងអញ្ចឹងចឹងគុណចាស់លោកដាក់ក្នុង នេះមួយ ផងតែសាលាយើងធំចឹងខ្ញុំណាបានទុកដាក់ប្រាក់បុជាពធទេសនាដោយ បាសិកាកំនវី5ដុល្លារបាសិកាខុតវន្ថា10ដុល្លារបាសិកាគួងចម្រើន5ដុល្លារបាសិកាសុំសុក1 20000ពុទ្ធបរិស័ទថែម70000ទៀតណាហើយ មកបាសិកាឆាយសួនបាសិកាឡាយសឿនអញ្ញាសុកសិកាបាសិកាច័ន្ទលៀងបាសក់ស្វាយហៀងទុំយ៉ងពុំសគុណតរីហៃនីកៃណាខេមាបាសិកាពោតវីនិងអ្នកម្ដាយ បាសិកាលី1និងកូនចៅ10 10ដុល្លារបាសអៀមជីវ៉ាបាសិកាស្ថារិនមនីសេដ្ឋាបាសិកាជួន ស្រីនិងអ្នកម្ដាយបាសិកាសឹមយេកហួយ បាសិកាសំណាងសៃពៅបាសិកាលុបបុផាបាសិកាហុយមុំបាសិកាមិញស៊ីតារាទាំង5 5ដុល្លារហូខែមកពុទ្ធបរិស័ទ170000ទៀតហើយពុទ្ធបរិស័ទយើងនៅក្នុងវត្តនឹងទៀតណាបើនេះអត់ឃើញចំនួន អាហ្នឹងហើយបូកសរុបទៅ225ម៉ឺនទាំងណា ដោយចក្តីជ្រះថ្លាអញ្ចឹងខ្ញុំណា ទុកដាក់បន្ថែមបំប្រោឯងបន្ថែមឲ្យបាន3លានណាថែមចូលរួមក្នុងពិធីបន់ក្នុងឱកាសវេលានេះ បាន3លានទុកដាក់ដើម្បីបាន ជាបនកសលប្រគេនគុណចាស់អង្គគ្រប់ព្រះអង្គព្រះបញ្ញាប្រជោតតោណាជាពិសេសដែលបាន បំពេញកិច្ចការងារធម្មទានពុទ្ធបរិស័ទជើញមកទីចិត្តទីឆ្ងាយអីនឹងយ៉ាងណា មានសេចក្តីជ្រះថ្លាចឹងសូមឲ្យបានសម្រេចបុណ្យកុសលឲ្យមានសេចក្តីសុខនៅក្នុងបុណ្យទាំងរស់នៅជាមួយបុណ្យណាបូជាជីវិតចំពោះបរតនត្រ័យ រស់ក៏ជារបស់បរតនត្រ័យស្លាប់ក៏ជារបស់បរតនត្រ័យទីបំផុតវិបស្សនាកើតឡើង កំណត់ដឹងបញ្ញខណ្ឌនឹងវាជារបស់ ដែលមិនគួរប្រកាន់នៅក្នុងលោកអញ្ចឹងទៅគឺឱកាសដែលពុទ្ធបរិស័ទយើងត្រូវសម្រេចមគ្គផលនឹងឯងគឺថាមានគ្រប់គ្រាគ្រប់ពេលវេលាការសម្ដែងពធក៏សំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង